ប្រវត្តិនិងជីវិតតស៊ូដ៏អស្ចារ្យនៃក្រុមហ៊ុន Honda រហូតក៏ក្រោកពាសពេញពិភពលោកមនុស្សគ្រប់គ្នា ដឹងហើយថាបើនិយាយអំពីបច្ចេកវិទ្យានៃការផលិតឡាននិងម៉ូតូអ្នកពិតជាមិនអាចមើលរំលងនៃក្រុមហ៊ុនជប៉ុន Honda នោះទេព្រោះទាំងម៉ូតូនិងឡានល្បីៗគឺសុទ្ធតែឆ្លងកាត់ស្នាដៃនៃក្រុមហ៊ុន ល្បីឈ្មោះនេះទាំងអស់ជាក់ស្ដែង បើនិយាយពីភាពជោគជ័យរបស់ក្រុមហ៊ុនមួយនេះគឺស្ទើរពាសពេញពិភពលោកតែបើនិយាយពីប្រវត្តិនៃការក្រកើតក្រុមហ៊ុនមួយនេះប្រហែលមិនសូវជាមានអ្នកដឹងនោះទេលោក Soichiro Honda កើតនៅថ្ងៃទី17ខែវិច្ឆិកាឆ្នាំ1906នៅក្នុងតំបន់ Awatagan ប្រទេសជប៉ុន។ លោកជាកូនច្បងក្នុងគ្រួសារហើយនៅក្នុងឆ្នាំ1922លោកបានបញ្ចប់ថ្នាក់បឋមសិក្សាជាន់ខ្ពស់នៅសាលា Futamata លោកហុងដា មានលទ្ធភាពបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ការសិក្សា ហើយគេព្យាយាមចាប់យកឱកាសទាំងអស់ដែលគេមានដើម្បីបានធ្វើការជាមួយជំនាញដែលគេស្រឡាញ់ គឺជំនាញតាក់ទងនឹងគ្រឿងម៉ាស៊ីនក្នុងមួយជីវិតរបស់លោកហុងដា គាត់មិនដែលភ្លេចពីអនុស្សាវរីយ៍នៅថ្ងៃមួយដែលគាត់បានឃើញរថយន្តជាលើកដំបូងនោះទេក្រោយពីបញ្ចប់ការសិក្សាលោកហុងដាបានចាប់ផ្ដើមអាជីពជាកូនជាងជួសជុលគ្រឿងម៉ាស៊ីនឲ្យហាងជួសជុលគ្រឿងរថយន្តមួយកន្លែងឈ្មោះថា Atto Sukai នៅក្នុងឆ្នាំ1928គាត់បានត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញហើយបានចាប់អាជីពថ្មីមួយដែលមានឋានៈជាមេជាងបន្ទាប់ពីនោះ មួយរយៈគាត់ក៏បាន បើកសាខាហាងរបស់សហគ្រាសមួយដែលមានមូលដ្ឋាននៅ Hamamatsu ប្រទេសជប៉ុនដំណាក់កាលនៃការបង្កើតអាណាចក្រហុងដា លោកហុងដាបានចូលរួមទស្សនាការប្រដាំងឡានជាញឹកញាប់ដែលបណ្ដាលឲ្យលោកមានចំណាប់អារម្មណ៍ជាខ្លាំងជាមួយរថយន្តនិងម៉ូតូបន្ទាប់មកលោកបាន ចាប់ផ្ដើមធ្វើការពិសោធន៍ជាមួយគ្រឿងម៉ាស៊ីនហើយ នៅក្នុងឆ្នាំ1828គាត់បានរៀបចំក្រុមហ៊ុនតូហៃស៊ីគីឡាដែលក្រុមហ៊ុននេះមានមុខងារផលិតក្រវ៉ាត់ពីស្តុង ហើយផលិតផលដែលផលិតបានមួយចំនួនធំត្រូវបានទៅលក់ឲ្យក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំជាងគេនៅប្រទេសជប៉ុនរូបលោកមានបំណងចង់បើកជំនួយតាក់ទងនឹងគ្រឿងម៉ាស៊ីនជាលើកដំបូងក្នុងអំឡុងពេលពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1940 គឺនៅពេលដែលគាត់បានរចនាម៉ូដនិងផលិតម៉ាស៊ីន ដែលមានរាងតូចអាចភ្ជាប់ជាមួយកង់ដើម្បីធ្វើឲ្យคล้ายជាម៉ូតូបាន ហើយការប្រថុយប្រឋាននេះក៏ទទួលបានជោគជ័យជាស្ថាពរផងដែរភាពជោគជ័យនៅក្នុងពេលនោះបានជំរុញឲ្យគាត់ព្យាយាមបន្តទៀតគឺនៅឆ្នាំ1948គាត់បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយដោយមានឈ្មោះថា Honda Motor Company នៅក្នុងឆ្នាំបន្ទាប់ក្រុមហ៊ុនរបស់លោកបានផលិតម៉ូតូដែលមានរាងតូចមួយដែលមានឈ្មោះថា Dreamd ហើយវាបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រកួតនៅក្នុងទីផ្សារតាមរយៈការផ្សាយពាណិជ្ជកម្មដ៏មានឥទ្ធិពលជាច្រើនក្នុងរយៈពេល មិនបានមួយទសវត្សផងក្រុមហ៊ុន Honda បានក្លាយជាក្រុមហ៊ុនផលិតម៉ូតូដ៏ធំជាងគេនៅក្នុងពិភពលោក ហើយជាក្រុមហ៊ុនដែលមានចំណែកក្នុងទីផ្សារលក់ម៉ូតូ ក្នុងសហរដ្ឋអាមេរិកច្រើនជាងចំណែកទីផ្សារលក់រថយន្តរបស់ក្រុមហ៊ុន Toyota និង Nissan ទៀតផងចាប់តាំងពីលោក Soichiro Honda ទទួលបានភាពជោគជ័យខ្លាំងមកឈ្មោះរបស់លោកបានតាក់ទាញអ្នកសារព័ត៌មានជាច្រើនមកធ្វើបទសម្ភាសហើយលោកក៏ចូលចិត្តវាផងដែរដែលនេះខុសពីទម្លាប់របស់អ្នកជំនួយធំធំឯទៀតតែពួកគេមិនចូលចិត្តសារព័ត៌មាន។ ជំហាននៃការចូលប្រឡូកក្នុងវិស័យផលិតរថយន្តនេះជាពេលវេលាមួយ ដែលក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មបានព្យាយាមរួបរวมក្រុមហ៊ុនតូចតូចមួយចំនួនឲ្យក្លាយជាក្រុមហ៊ុនធំលំដាប់ទី3ក្នុងប្រទេស ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Toyota និង Nissan តែមន្ទីរដឹកជញ្ជូននិងក្រសួងមួយនេះ បានព្យាយាមបំបាក់ទឹកចិត្តលោក Honda ពីការបញ្ចូលក្រុមហ៊ុនលោកទៅក្រុមហ៊ុនទាំងនោះ តែទោះបីជាយ៉ាងនេះក្តី លោកនៅតែព្យាយាមរហូតបានឈ្នះចិត្តក្រសួងនេះដោយសារការបញ្ចេញរថយន្តប្រភេទ Sport Model S500 ដែលមានលំដាយទាបនិងមានលក្ខណៈខុសពីរថយន្តប្រភេទ Sports ដែលផលិតដោយក្រុមហ៊ុនផ្សេងផ្សេងទៀតក្រុមហ៊ុន Honda បានបន្តចេញរថយន្ត Model ថ្មីថ្មីបន្តបន្តទៀតតែក្រុមហ៊ុនមួយនេះ នៅមានទំហំតូចនៅឡើយគឺអាចផលិតរថយន្តបាន ត្រឹមតែ3000គ្រឿងតែប៉ុណ្ណោះនៅក្នុងឆ្នាំ1966ដែលចំនួននេះ មិនបានពាក់កណ្ដាលចំនួនរថយន្តដែលក្រុមហ៊ុន Toyota ផលិតក្នុងមួយសប្តាហ៍ផងនោះក្នុងឆ្នាំ1972លោក Honda បានផលិតបានផលិតផលដ៏ល្បីមួយឈ្មោះថា Civic ហើយក្នុងឆ្នាំ1908ក្រុមហ៊ុននេះលក់រថយន្តបានចំនួន375,000គ្រឿងក្នុងទីផ្សារអាមេរិកគឺមានចំនួនច្រើនជាង3ដងបើធៀបជាមួយនឹងក្រុមហ៊ុន Subaru និងច្រើនជាង2ដងបើធៀបជាមួយនឹងក្រុមហ៊ុន Mazda តែក្រុមហ៊ុននេះនៅតែស្ថិតនៅក្រោយក្រុមហ៊ុន Toyota និង Nissan ដដែលដំណាក់កាលនៃការផ្លាស់ប្ដូរមុខមាត់របស់ក្រុមហ៊ុន Honda នៅចុងទសវត្សរ៍ឆ្នាំ1970និងដើមទសវត្សរ៍ឆ្នាំ1980លោក Honda បានពង្រីកក្រុមហ៊ុនរបស់លោក រហូតដល់ Eni Summit គឺនៅក្នុងឆ្នាំ1979 គាត់បានបើករោងចក្រផលិតម៉ូតូមួយនៅទីក្រុង Columbus រដ្ឋ Ohio បន្ទាប់មកលោកក៏បានបើករោងចក្រផលិតរថយន្តមួយទៀតនៅទីនោះហើយគាត់ក៏បានជំរុញឲ្យក្រុមហ៊ុនជប៉ុនមួយចំនួនទៀតឲ្យធ្វើតាមគាត់លោក Sojiro Honda បានចូលនិវត្តន៍ក្នុងឆ្នាំ1973ប៉ុន្តែគាត់បាន បន្តធ្វើជាទីប្រឹក្សាជាន់ខ្ពស់បំផុតនៅក្នុងក្រុមហ៊ុនហើយនៅក្នុងឆ្នាំ1988 គាត់បានក្លាយជាអ្នកបង្កើតរថយន្តដំបូងគេបង្អស់នៅក្នុងប្រទេសជប៉ុនដែលបានបញ្ចូលឈ្មោះទៅក្នុងសាលកិត្តិនាមលោកហុងដាបានទទួលមរណភាពនៅថ្ងៃទី5ខែសីហាឆ្នាំ1991នៅមន្ទីរពេទ្យមួយនៅក្នុងទីក្រុងតូក្យូតែទោះបីជាគាត់ទទួលមរណភាពទៅហើយក្តីក៏គាត់នៅតែជាអ្នកជំនួញដ៏មានឥទ្ធិពលមួយរូបប្រចាំសតវត្សទី20នេះដែរ។